មិនចង់ឲ្យអង់គ្លេសឃ្លាតឆ្ងាយពីហុងកុងទៀតលោកអញ្ចឹងមានតែខ្លះទៀតចង់លាលេងអាអាអាសញ្ជាតិជាមួយនឹងចិនគូមីនេះមិនចង់ទៅនៅជាមួយចិនទៀតចង់ទៅមួយហុងកុងអឺមួយអង់គ្លេសវិញអញ្ចឹងខ្មែរក្រមមើលទៅគិតដល់កន្លែងហ្នឹងមែនទេណាបើសិនបានដោយអង់គ្លេសយើងអត់ធ្វើទេយើងមិនចាំបាច់ខ្មែរក្រមយើងទៅធ្វើបាំងបាញ់ទៅអីទៀតទេសិទ្ធិមនុស្សឬក៏ការងារទាំងតែអ្វីនោះប៉ុន្តែអាចារ្យថយួនមិនមានដូចចឹងទេអាចថាអាជ្ញាធរយួនវាអត់ខុសពីអាជ្ញាធរចិនហ្នឹងទេបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ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 ឈានចាប់ដើមពីការយល់ត្រូវហ្នឹងសមាធិហ្នឹងគឺយើងចាប់ដើមអ្វីអ្វីវាជោគជ័យអនុវត្ត បានល្អហើយកណាយើងយល់ខុសហើយការអនុវត្តរបស់យើងវាអាចខុសទៅតាមទំព័រនឹងដែរទៅតាមទៅតាមទស្សនៈនឹងដែរអញ្ចឹងកណាទស្សនៈនឹងប្រកែទស្សនៈនឹងល្អទស្សនៈនឹងត្រូវការយល់ដឹងការអនុវត្ត វានឹងបានជោគជ័យនៅលទ្ធផលថ្ងៃក្រោយជាមិនខានទេអញ្ចឹងកណាឃើញថា ការផ្សព្វផ្សាយជាជាសាធារណៈយើងត្រូវតែមានការវឹកហាត់មានការអប់រំខ្លួនឯងយើងជាអ្នកគ្រូបង្រៀនឬក៏ជាអ្នកបញ្យល់នឹងផងដែរដើម្បីឲ្យប្រិយមិត្តក៏ដូចជាអ្នកដែលចង់សិក្សាអ្នកមិនមែនថាគេមិនចេះទេទាំងអស់គ្នានឹងបានយល់អំពីច្បាប់នឹងទៅហើយប៉ុន្តែច្បាប់នឹងប្រាប់ថាច្បាប់អក្សរសាស្ត្រខ្លះវានៅកប់អត្តន័យក្នុងនឹងជ្រៅហ្នឹងហើយអញ្ចឹងទេពួកខ្ញុំកណាចង់ត្រូវការសិក្សានៅអាអត្តន័យ នៃពាក្យពេចទាំងអស់ហ្នឹងដើម្បីយើងយើងងាយស្រួលបកស្រាយឲ្យបានទលំទលេជាងហ្នឹងទៀតកាលណាយើងកាន់តែសម្រាយនៅក្នុងឃ្លាប្រយោគហ្នឹងកាន់តែ បានច្រើនកាលណាអឺប្រិយមិត្តនិងយុវជនយើងកាន់តែយល់វិញកាលហ្នឹងវាប្រៀបបានដូចជាកណិតវិជាគេដាក់មកអញ្ចឹងបើកាលណាយើងមិនអានទៅអានមកទេយើងអត់យល់សេចក្តីនៃកណិតវិជាហ្នឹងចង់ឲ្យយើងធ្វើអីទេអញ្ចឹងកណិតគេឲ្យយើងគិត គេឲ្យយើង គិតពិចារណាអានទៅអានមកឃ្លាប្រយោគហ្នឹងទើបយើងយល់ថាអូកណិតគេចង់ឲ្យយើងធ្វើផ្លូវនេះគេមិនមែនឲ្យយើងធ្វើអាផ្លូវត្រង់ហ្នឹងទេកណិតគេចង់ឲ្យយើងធ្វើអាផ្លូវដែលបង្កប់នៅខាងក្នុងបើយើងរកឃើញអាហ្នឹងច្បាស់ច្បាស់បន្ទូច្រើនណាអាហ្នឹងជាចំណុចដែលខ្ញុំទី1លើកឡើងអញ្ចឹងហើយទី2ទៀតគឺថាកាលណាដែលយើង មានច្បាប់អង្គការសហជីវជាតិនឹងជាគោលដៅជាទិសដៅរឹងមាំហើយយើងអាចស្វែងទៅរួខ្លួនឯងនឹងបានហើយកាលណាយើងមានច្បាប់យើងដាច់ខ្លួនឯងយើងហ៎ ពីមុនយើងអត់មានច្បាប់យើងមិនដឹងខ្លួនឯងយើងនឹងមានសិទ្ធិអ្វីខ្លះទេយើងចេះតែថាសិទ្ធិហ្នឹងវាផ្ញើនៅលើគេទាំងអស់ជាពិសេសខ្មែរក្រមយើងនេះយើងបានផ្ញើសិទ្ធិទាំងអស់ហ្នឹងទៅលើរដ្ឋាភិបាលយួនហ្នឹងឯងក្រោយពីរដ្ឋាភិបាលយួនហ្នឹងគេដឹងថាយើងហ្នឹងផ្ញើសិទ្ធិទៅលើគេគេគេគេគេគេធ្វើបំពេញមកលើយើងគ្រប់សម័យកាលទាំងអស់គ្រប់វិធីសាស្ត្រទាំងអស់គេយកសិទ្ធិហ្នឹងគេយកសិទ្ធិគេគេដាក់សិទ្ធិយើងយកទុកបាត់ហើយគេដាក់សិទ្ធិហ្នឹងក្នុងដៃរបស់គេឲ្យឡើងតាំងតែម្ដងគេមិនគេមិនប្រឡែងសិទ្ធិហ្នឹងមកឲ្យយើងទេ ហើយសួរថាសិទ្ធិទាំងអស់ហ្នឹងបើយើងមិនទៅរកដល់ខ្លួនឯងនេះគេច្បាស់ជាយើងមិនគេមិនឲ្យយើងទេប៉ុន្តែសិទ្ធិហ្នឹងសួរថាវាវាយួនជាអ្នកឲ្យយើងឯងមិនមែនទេសិទ្ធិហ្នឹងសិទ្ធិសិទ្ធិរបស់យើងតាំងពីកំណើតប៉ុន្តែត្រូវបានគេគេស្រាវយកទៅទៅទៅទៅទុកយកទៅផ្ដុំរួមទាំងច្បាប់អង្គការសហប្រជាជាតិផងដែរដែលគេបញ្ចេញជាសាធារណៈជាសាធារណៈមកហើយនឹងឲ្យរដ្ឋាភិបាលយួនត្រូវតែ បញ្យលច្បាប់ទាំងអស់ហ្នឹងឲ្យឲ្យសិទ្ធហ្នឹងវាកាន់តែទលំទលាយទៀតកាន់តែយល់ដឹងច្បាស់លាស់ទៀតហ្នឹងបែរទៅជាគេមិនធ្វើផងហើយហើយសួរថាតើយ៉ាងណាទៅបានពេលណាទៅដែលយួនអាចឲ្យសិទ្ធទាំងអស់ហ្នឹងមកយើងហ្នឹងជាចំណុចដែលយើងលើកឡើងថ្ងៃនេះគោលបំណងយើងចង់ឲ្យយុវជនយើងក៏ដូចតែប្រិយមិត្តទាំងអស់ហ្នឹងយល់ដឹងអំពីគោលការណ៍របស់យើងហ្នឹងយើងតែងតែផ្សព្វផ្សាយនៅអ្វីដែលវាខ្វះខាតនៅក្នុងទឹកដីកម្ពុជាក្រោមជាពិសេស យុវជនខ្មែរក្រមដែលមិនធ្លាប់បានយល់ដឹងព្រោះខ្មែរក្រមពីដើមឡើយមកគ្មានណាធ្លាប់បានកាន់ការធ្វើជាក្រសួងការងារអីមួយទេធំដុំទេនៅកម្ពុជាក្រមនឹងតែងតែនៅក្រមអាណានិគមទាំងអស់តាំងពីអាណានិគមជប៉ុនអាណានិគមបារាំងអាណានិគមអាមេរិករហូតមកដល់បច្ចុប្បន្នអាណានិគមវៀតណាមអាណានិគមយួននឹងទៀតវាជាច្រើនអាណានិគមនឹងមកត្រួតទៅលើទឹកដីកម្ពុជាក្រមនឹងធ្វើឲ្យ ខ្មែរកម្ពុជាក្រមមិនដែលមានម្ដង ណាដែលកាន់កាប់ស្ថាប័នឯករាជ្យណាមួយសម្រាប់ខ្លួនឯងយល់ដឹងអំពីច្បាប់ទាំងអស់ហើយដឹកនាំប្រជាប្រដ្ឋខ្លួនឯងនោះឲ្យទៅរលូនទៅតាមឯកជនរបស់យើងទេវាអត់មានអញ្ចឹងពេលដែលយើងស្របពេលពេលដែលមានអង្គការសហជីវជាតិគេតែងជាច្បាប់ចេញមកនឹងហើយទៅយើងឆ្លៀតឱកាសយើងមិនមែនជាអ្នកចាស់ទេព្រោះគាត់ថាយើងអាចយល់ខ្លះក្នុងការច្បាប់ទាំងអស់ហ្នឹងនាំគ្នាបង្កើតទៅជា channel របស់ព្រះអង្គ VOKK ជាដើមហ្នឹងនាំគ្នាផ្សព្វផ្សាយហ្នឹងព័ត៌មានហ្នឹងទៅឲ្យខ្មែរក្រមយើងហ្នឹងក៏បានយល់ដឹងអំពីច្បាប់ទាំងអស់ហ្នឹងអញ្ចឹងទៅការងារដែលគោលដៅទិសដៅរបស់យើងធំហ្នឹងគឺយើងចង់បញ្យល់ឲ្យខ្មែរក្រមយើងហ្នឹងទួទៅនៅលើបើសិននិយាយថានៅលើសកលលោកក៏បានដែរព្រោះខ្មែរក្រមយើងមានមួយចំណែកធំដែរនៅក្រៅប្រទេសហ្នឹងនៅគ្រប់កន្លែងទាំងអស់ហើយបើសិនរបស់ពួកគាត់មានគោលបំណងហ្នឹងចង់ចូលរួមចំណែកក្នុងការងារបំពេញជាយោបល់គំនិតអី ក៏យើងក៏ស្វាគមន៍ឲ្យពួកគាត់នឹងចូលរួមមកដើម្បីឲ្យពួកយើងនឹងមានឱកាសសិក្សាបន្តទៀតក៏ឬមួយរៀនសូត្រពីពួកគាត់មកផងដែរហើយចែករំលែកបន្តទៅទៀតដល់យុវជនរបស់យើងនឹងឲ្យយល់ដឹងបន្ថែមទៅទៀតអាហ្នឹងកន្លែងហ្នឹងបាទព្រោះពិធីគឺជាការងាររៀបចំដើម្បីគៀងគួរប្រជាប្រដ្ឋមកនឹងមកក្នុងពិធីហ្នឹងឲ្យចាប់អារម្មណ៍ជាកម្មវិធីមួយសិនបាទ អញ្ចឹងពេលដែលញាតិញោមបងប្អូនយុវជននានាទៀតគេមកក្នុងកម្មវិធីហ្នឹងគេចង់ស្ដាប់សម្ដែងនៅអ្វីគោលការណ៍អ្វីមួយដែលនៅក្នុងកម្មវិធីហ្នឹងអញ្ចឹងបើនិយាយពីកម្មវិធីសិក្សាអំពីសិទ្ធិមនុស្សយើងយកសិទ្ធិមនុស្សមកនិយាយក្នុងកម្មវិធីនោះហើយសិទ្ធិមនុស្សហ្នឹងនិយាយមិនត្រឹមតែនិយាយទេនាំឲ្យពួកគាត់អនុវត្តបណ្ដោយឧទាហរណ៍ថាការចែករំលែកដោយព្រះអង្គថ្ងៃហើយញោមព្រះអង្គបានធ្វើបន់នៅឯស្រុកហ្នឹង គឺការចែករំលែកនឹងគឺថាស្គាល់ញាតសន្តានរបស់យើងនឹងវាជាសិទ្ធិរបស់មនុស្សមួយហើយសិទ្ធិចែករំលែកកាលណាយើងស្គាល់ពីសិទ្ធិនឹងចាប់ដើមយើងចេះចែករំលែកកម្មវិធីនឹងទៅចែករំលែកធ្វើកម្មវិធីមួយថ្ងៃហ្នឹងចាប់ដើមញាតហៅញាតញោមហៅយុវជនមួយចំនួនមកថាឥឡូវថ្ងៃហ្នឹងបង្កើតកម្មវិធីអឺទស្សនកិច្ចទៅសួរសុកទុកទៅចូលរួមបិណ្ឌរំលែកទុកឃើញទេអានោះជាកម្មវិធីធ្វើផ្ទាល់ហ្មងការងារកម្មវិធីបង្កើតឡើងបានហើយ នាំគ្នាចលនាជិះឡានឬក៏ជិះម៉ូតូធ្វើដំណើរទៅផ្ដាល់សណ្ដោតអាហ្នឹងជាជាវិធីសាស្ត្រជាវិធីសាស្ត្រនាំឲ្យយុវជនចាប់ផ្ដើមប្រកបកិច្ចការងារផ្ទាល់ខ្លួនទៅម្ដងចាប់ផ្ដើមធ្វើការងារដល់បណ្ដាបណ្ដាទៅម្ដងអាហ្នឹងវាចូលក្នុងក្នុងក្នុងពេកមួយដែល self determination នឹងដែរនៅហៅថាសម្រាប់វាសនាខ្លួនខ្លួនឯងណាមួយក្រុមនឹងសម្រាប់ខ្លួនឯងទៅធ្វើនៅកម្មវិធីហ្នឹងទៅចូលរួមកម្មវិធីព្រះអង្គណាទោះបីឆ្ងាយប៉ុណ្ណាក៏សម្រាប់ចិត្តទៅដែរ អញ្ចឹងមានន័យថាសម្រាប់ចិត្តដោយមិនចាំបាច់អ្នកណាបញ្ជាទេមានន័យថាវាបង្កើតជីងពីខ្លួនអ្នកដែលយល់ដឹងអំពីសិទ្ធិទាំងតំណងសិទ្ធិដែលយល់ដឹងហើយចាប់ដើមមនុស្សមួយចំនួនយល់ហើយទៅតែងមនុស្សដតីដតីទៀតឲ្យចូលចូលរួមជាមួយហើយកណាមនុស្សដតីដតីនឹងកាន់តែយល់ច្បាស់អំពីគោលការណ៍គំនិតរបស់មួយក្រុមហ្នឹងចាប់ដើមវាជាបែកគំនិតហ្នឹងកាន់តែធំតោធំតោហើយអញ្ចឹងវាមានសាខារបស់វាដោយព្រះអង្គលើកឡើងមិនអញ្ចឹងថាបើសិនបង្កើតកម្មវិធីមួយហើយ យកតែនិយាយនៅក្នុងកម្មវិធីនឹងតទេវាអត់មានន័យអីទេកម្មវិធីនឹងគោលបំណង ចង់ធ្វើអីបើមានគោលបំណងរបស់វាយើងទៅដាក់កម្មវិធី ជាប្រធានបទជាប្រធានបទគឺជាកម្មវិធីបន់ឧទាហរណ៍ថា កម្មវិធីជួបជុំអឺយុវជនខ្មែរក្រមដាក់អញ្ចឹងណាប្រធានបទថាកម្មវិធីជួបជុំយុវជនខ្មែរក្រមឬក៏បន្តមកចុងក្រោយហ្នឹងអារីសេចក្តីការជួបជុំខ្មែរក្រមដើម្បីអីការជួបជុំយុវជនខ្មែរក្រមដើម្បីអីទី1 ដើម្បីឲ្យកាត់យល់ដឹងអំពីថាមកជួបជុំនឹង គឺគឺជួបជុំដើម្បីអីជួបជុំនៅការសាមគ្គីភាពជាពិសេសគឺយកយុវជនមកមកចេះភាព សាមគ្គីនឹងមុនសិនទីមួយអាចសាមគ្គីក្នុងភាពចែករំលែកអំពីចំណេះដឹងយុវជនដតីដតីទៀតមានចំណេះដឹងអីយកមកចែករំលែកក្នុងកម្មវិធីហ្នឹងមកនិយាយជជែកគ្នាមកអំពីស្អីមួយ ដែលខ្លួនបានទទួលឬក៏ខ្លួនតើបានគេធ្វើបាបយ៉ាងណានៅតំបន់របស់ខ្លួន តំបន់ដតីដតីទៀតត្រូវបានយួនគេធ្វើបាបយើងយ៉ាងណាយកមកចែករំលែកហើយចាប់ដើមអឺបង្កើតទៅជាការវេទិកាមួយជជែកគ្នាថាតើវិធីសាស្ត្រដោះស្រាយបញ្ហានឹងយ៉ាងម៉េចបញ្ហាដែលកើតឡើងនៅក្នុងតំបន់នោះតើបានគេជីចនតើយកមកជួបជុំគ្នានឹងដោះស្រាយបញ្ហានឹងយ៉ាងម៉េចកាលណាមានការដោះស្រាយចាប់ដើមអនុវត្តហ្នឹងឯងតើណាមានគោលគំនិតដោះស្រាយអាសេចក្តីអាគោលការណ៍អនុវត្តតើមានណា ត្រូវមានទៅអនុវត្តទីតាំងដែលកើតការនឹងតម្ដងឧទាហរណ៍ដូចទៅភូមិកំរែងចឹងបើកន្លែងហ្នឹងគេឲ្យលោកហ្នឹងទៅហូចោលខ្មែរក្រមមកក្រុមដែលនៅភូមិកំរែងទៅជជែកគ្នាជាមួយប្រសង់ឬក៏គណៈកម្មការវត្តឬក៏តំបន់ហ្នឹងទាំងអស់គ្នាយកមកយើងមកប្រជុំគ្នាមើលតែឥឡូវគេឲ្យយើងហូចោលគោលការណ៍របស់យើងត្រូវធ្វើអីត្រូវដោះស្រាយបញ្ហាហ្នឹងដោះស្រាយបញ្ហាត្រូវធ្វើម៉េចត្រូវមានគោលការណ៍ដោះស្រាយ អញ្ចឹងជួបជុំគ្នាមកសិនថាឥឡូវយើងបដិញ្ញាចិត្តយើងយល់ច្បាប់អន្តរជាតិមកនិយាយព្រោះសិទ្ធិរបស់យើងនៅទីនោះយើងជាសិទ្ធិម្ចាស់ស្រុកយើងមិនអាចឲ្យអ្នកណាមកបំពេញលើទឹកដីនៃសិទ្ធិរបស់អឺម្ចាស់ស្រុកបានទេអ្នកកន្លែងហ្នឹងបើសិនតែយួនគេមិនព្រមគេមកធ្វើយើងត្រូវតែនាំគ្នាធ្វើការងារតវ៉ាទាំងអស់គ្នាទៀមទៀននៅអ្វីដែលដែលខ្លួននឹងគោលការណ៍ដែលដាក់ជីកមកហើយអាហ្នឹងជាគំនិតមួយដែលយើងធ្វើកម្មវិធី កម្មវិធីវាក្រំតែជាប៉ុនមួយជាវិធីសាស្ត្រដែលយើងនាំគ្នាមកជួបជុំទេប៉ុន្តែសំខាន់នោះគោលការណ៍ដែលយើងត្រូវធ្វើហើយនឹងនឹងត្រូវជជែកទៅជជែកឲ្យបានច្រើនឥឡូវឧទាហរណ៍ថាលើកយើងលើកបណ្ដាថាថ្ងៃនេះបੰសិទ្ធិមនុស្សអន្តរជាតិក៏ប៉ុន្តែសិទ្ធិមនុស្សអន្តរជាតិនោះវាមាន30មេត្រាក្នុងហ្នឹងទៅដឹងហើយអញ្ចឹងយើងយក1មេត្រាឬក៏2មេត្រាមកជជែកក្នុងបੰសិទ្ធិមនុស្សហ្នឹងតែម្ដងយកមកជជែកក្នុងហ្មងឥឡូវឧទាហរណ៍ថា សិទ្ធិមនុស្សមានអីសោះការបញ្ចេញមតិការស្ដាប់វិទ្យុព័ត៌មានការទំនាក់ទំនងទូរទស្សន៍ព័ត៌មានទាំងឡាយជាពិសេសលះទាំងឡាស់ការទំនាក់ទំនងជនបរទេសជាពិសេសខ្មែរក្រមនៅក្រៅប្រទេសការដើរហើរការបញ្ចេញមតិការធ្វើប្រពៃណីទំនៀមទម្លាប់សាសនាជាដើមហ្នឹង អានឹងយកមកបើសិនគេគេគេយកអាចំណុចអស់សំណឹងទៅគៀបសង្កត់យើងយើងត្រូវយកចំណុចនោះមកនិយាយក្នុងប៉ាន់នឹងតែម្ដងហើយនិយាយជាសាធារណៈហ្នឹងម្ដងបើអាចនិយាយយួរបានក៏រឹតតែល្អណែវាអញ្ចឹងបញ្ចេញអាសកម្មភាពដែលគេធ្វើបាបយើងនឹងឲ្យអ្នកដតីដែលធ្វើបាបយើងនឹងគឺឲ្យគេយល់តែម្ដងថាពួកខ្ញុំអត់សុខចិត្តទេបិណ្ឌសិទ្ធិមនុស្សថ្ងៃនេះពួកខ្ញុំនឹងលើកឡើងនៅការឈឺចាប់របស់ពួកខ្ញុំដែលឯងកំពុងតែធ្វើមកអញ្ចឹងពួកខ្ញុំចងចាំនៅសក្តី រំលោភរបស់អ្នកឯងមកលើពួកខ្ញុំជានិច្ចអញ្ចឹងពួកខ្ញុំត្រូវតែបង្កើតនៅកម្មវិធីហ្នឹងហើយនឹងតវ៉ានឹងមានការធ្វើកាន់តែធំទៅធំទៅរហូតដល់ប្រជាជនខ្មែរក្រមមកប្រទេសនៅកម្ពុជាក្រមនឹងតែម្ដងឲ្យយល់ដឹងទាំងអស់អញ្ចឹងកាលណាកាលណាមានកម្មវិធីហ្នឹងហើយមានការផ្សព្វផ្សាយមានការអឺអឺពីពីពណ៌នាមានការវេកញេកនៅក្នុងបិណ្ឌហ្នឹងអំពី គោលការណ៍របស់អង្គការសហជីវជាតិហ្នឹងចាប់ដើមមនុស្សយើងវាបែកបញ្ញាបែកការក្លាហានបែកចិត្តក្លាហានឡើងហ្នឹងហើយកាលណាយើងអត់មានការធ្វើអីទេគ្រាន់តែមកញ៉ាំបាយជុំគ្នាមួយពេលហើយសបាយអក្នុងក្នុងបាត់ហ្នឹងវាគ្មានគោលការណ៍អីវាអត់បានបង្កើតអត្ថន័យហ្នឹងវាមិនបានតបតបទេហើយក៏វាមិនកើតបញ្ញាដែរហើយក៏មិនមិនកើតសេចក្តីក្លាហានក្នុងពេលហ្នឹងដែរក្លាហានពេលនេះមិនក្លាហានឲ្យទៅកាប់ចាក់ទេក្លាហានឲ្យដើរទៅតាមសិទ្ធិមនុស្ស ហើយមិនត្រឹមតែដើរទៅតាមសិទ្ធិមនុស្សទេគោលការណ៍អង្គការសហជីវជាតិវាអត់ខុសពីគោលការណ៍របស់ប្រពុតទេព្រោះខ្មែរក្រមយើងភាគច្រើនចេញមកសិតតែអ្នកបួសរៀនយ៉ាងតិចទៅក៏មានក្នុងគ្រួសារហ្នឹងមានម្នាក់ឬពីរនាក់បួសរៀនដែរអញ្ចឹងកាលណាយើងធ្វើអាកម្មវិធីអញ្ចឹងអញ្ចឹងរហូតធ្វើជារៀងរាល់ខែឬក៏6 7ខែធ្វើម្ដងមានន័យថាកាលណាមានកម្មវិធីឲ្យផ្លែកអញ្ចឹងយុវជនហ្នឹងចូលចិត្តទៅចូលរួមហ្នឹង ដូចជាលខោនអញ្ចឹងបើលេងតែរឿងនោះដដែលដដែលគ្មានអ្នកគេទៅមើលទេលខោនក៏ដោយអាបាល់តតក៏ដោយ អាកីឡាកយក៏ដោយកីឡាក៏អីនានាក៏ដោយបើកីឡាហ្នឹងនៅតែអាជនតតហ្នឹងដដែលហើយតតអត់អន់អញ្ចឹងដដែលហ្នឹងគេអត់ទៅចូលរួមមើលទេអញ្ចឹងយុវជនយើងហ្នឹងត្រូវយល់កន្លែងហ្នឹងយុវជនយើងត្រូវមានយុវជនផ្លែកផ្លែកទៀតតតគ្នាមកហើយយុវជនយើងហ្នឹងត្រូវឆ្លៀសវៃក្នុងការងារ ដឹកនាំសង្គមយើងបង្កើតកម្មវិធីឲ្យបានច្រើនដោយប្រហែលលើកឡើងមិញកាលណាបង្កើតកម្មវិធីហ្នឹងវាបង្កើតការងារហើយអាការងារបង្កើតកម្មវិធីហ្នឹងគឺការងារបង្កើតការងារសម្រាប់ឲ្យយុវជនធ្វើហើយហើយកាលណាមានការងារធ្វើកន្លែងនៅឧទាហរណ៍ថាហាច់គ្រឿងឬក៏យើងខាយបើសិនតែធ្វើថ្ងៃហ្នឹងនៅតំបន់ប្រះតប៉ែងឥឡូវ3 4 5ខែទៀតទៅធ្វើនៅខេត្តឃ្លៀងម្ដងវិញកាលណាធ្វើចលនាអញ្ចឹងមានន័យថាយុវជននៅខេត្តឃ្លៀងក៏បានចូលរួម ច្រើនយុវជននៅតំបន់ខេត្តឃ្លាំងចិត្តចិត្តហ្នឹងក៏បានចូលរួមច្រើនបើសិននៅធ្វើទៅតែប្រះតែប៉ែងមកមួយគាត់ក៏វាអត់តាន់គ្រប់គ្រាន់ដែរមកពីមានតែសកម្មជនឆ្នើមទេដែលអាចទៅចូលរួមបានហើយហើយវាឆ្ងាយពីស្រុកភូមិដតីទៀតវាចំណាយពេលវេលា ទៅវាខាតបងអញ្ចឹងទេបើសិនយុវជនយើងមានកម្រិតសិក្សាដល់ច្បាប់ត្រឡប់ហ្នឹងរឹងមាំនៅក្នុង អឺខ្លួនហើយយើងគួរតែបំបែកអាច្បាប់ទាំងអស់ហ្នឹងឲ្យវាជិញទៅជាផ្លូវការមួយសម្រាប់ឲ្យយើងចលនាច្បាប់ហ្នឹងអាច្បាប់ដែលយើងបង្រៀនច្បាប់សិទ្ធិជនជាតិដើមដែល46មាត្រាដែលយើងធ្វើឲ្យស្រេចហ្នឹងឲ្យបងប្អូនយើងយុវជនហ្នឹងយល់ច្បាប់មួយមួយហ្នឹងចាប់ប្រើយកមកប្រើប្រាស់វាហើយចាប់ដើមអនុវត្តច្បាប់ហ្នឹងទៅច្បាប់ហ្នឹងមិនមែនឲ្យយើងយល់ដឹងហើយកប់វាទុកនៅក្នុងខ្លួនមនុស្សម្នាក់ម្នាក់មិនចាញ់ទេ ច្បាប់ហ្នឹងគេឲ្យយើងមកអនុវត្តក្នុងការងារធ្វើអាជីវកម្មរស់ស៊ីចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃហ្នឹងរហូតដល់យើងអាចជោគជ័យទៅដំណាក់កាលធំធំជាងហ្នឹងទៀតដែលយើងហៅថា self determination ហ្នឹងវាពឹងផ្អែកទៅលើការយកមកអនុវត្តទាំងអស់បើយើងមិនអនុវត្តវាមិនចេញសកាយទេត្រឹមត្រូវហើយនៅក្នុងប្រទេសមួយដែលកាន់លទ្ធិកុម្មុយនីសយើងនិយាយតួទៅលទ្ធិកុម្មុយនីសកុម្មុយនីសមួយណាក៏ដូចតែគ្នាដែរវាអត់ខុសគ្នាប្រហែលទេ គមនីហ្នឹងវាល្អបានតែយកមកមើលទេបើយកទៅអនុវត្តវាគ្មានល្អទេចំណុចដែលគមនីធ្វើហ្នឹងវាបុគ្គលគមនីហ្នឹងគឺថាដំបងឡើយយកអាទិសទ្រឹស្ដីទស្សនៈគមនីហ្នឹងយកមកមកប្រាប់ឲ្យប្រជាជនហ្នឹងដល់ប្រជាជនមើលឃើញអាទស្សនៈហ្នឹងល្អមែនទែនយើងគ្រប់គ្រងក៏ប៉ុន្តែប៉ុន្តែវាយោងទៅតាមទ្រឹស្ដីដែលគមនីហ្នឹងចែងមកហ្នឹងគឺវាល្អហើយបុគ្គលដែលយកទ្រឹស្ដីទៅមកប្រើវាមិនល្អ អញ្ចឹងជាពិសេសដូចនៅទឹកដីកម្ពុជាក្រមអញ្ចឹងថាយួនបើយកទ្រឹស្ដីនឹងកុំនិយមមកប្រើពុតប្រកបមែនយើងច្បាស់ជាមិនខុសពីអឺយើងរស់នៅប្រទេសមួយដែលមានជីវភាពរស់នៅធំកើគេវាត្រូវតែជឿនលឿនវាមិនអាចឥឡូវយើងមើលឧទាហរណ៍ថាដោយប្រទេសអង់គ្លេសទៅកាន់ការផ្ដោះហុងកុងអញ្ចឹងហុងកុងពីដើមឡើយក៏ជាប្រទេសកុម្មុយនីសដែរក៏ប៉ុន្តែក្រោយពីពេល ហុងកុងហ្នឹងវាជាខេត្តអាណាខេត្តមួយរបស់អង់គ្លេសទៅអង់គ្លេសកាន់ការរយៈពេលហ្នឹង99ឆ្នាំចឹងទៅសួរថាហុងកុងចង់ទៅកុំរីទៀតទេអត់ចង់ទេមកពីធ្លាប់រស់នៅសង្គមមួយដែលឯករាជ្យសេរីភាពគ្រប់សពបែបយ៉ាងអស់ហើយថែមទាំងអាណាព្យាបាលរបស់ខ្លួនទៅធ្វើឲ្យខ្លួនជឿនលឿនទៀតធ្វើឲ្យខ្លួនមិនទៅជឿនលឿនទៅចំណេះដឹងពេញគ្រប់ប្រទេសតែម្ដងនៅក្នុងហុងកុងហ្នឹងបានរៀនសូត្រចំណេះដឹងពីអង់គ្លេសបន្តិចទេណាយើងមើលប្រទេសមួយតូច តូចគឺថាដែនដីមួយដ៏តូចซึ่งតែរកកន្លែងសង់តែមិនបានផង មានអ្នកប្រាជ្ញស្ទើរគ្រប់ទីកន្លែងទាំងអស់ដោយសារដោយសារដោយសារគេផ្សព្វផ្សាយអាគោលនយោបាយអឺអឺប្រជាធិបតេយ្យហ្នឹងទៅហើយយ៉ាងណាប្រជាធិបតេយ្យវាធ្វើឲ្យមនុស្សហ្នឹងជឿនលឿនទៅគ្រប់វិស័យទាំងអស់มันមិនតែតែវិស័យសិក្សាអប់រំនឹងទេវិស័យវិស័យអឺវិស័យសិទ្ធិមនុស្សវិស័យ អឺអាជីវកម្មអីជាដើមហ្នឹងគឺថាវាជឿនលឿនទាំងអស់មកអំពីម៉េចគេគ្មានគោលបំណងអាក្រក់ទៅលើមនុស្សជាតិទេកាលណាប្រជាធិបតេយ្យគឺគឺគឺគឺឲ្យមនុស្សទួទៅទាំងអស់ហ្នឹងស្ម័គ្រភាពស្មើគ្នាទាំងអស់មានន័យថាខ្ញុំកណាចេះចំណេះដឹងអីអាចំណេះដឹងហ្នឹងរបស់ខ្ញុំកណាមិនលាក់ទុកទេខ្ញុំកណានឹងយុគថ្ងៃណាមួយខ្ញុំកណានឹងរំលែកអាចំណេះដឹងរបស់ខ្ញុំកណាហ្នឹងឲ្យទៅតែគុណឬក៏ប្រងដែរអញ្ចឹងអាចំណុចអស់ទាំងហ្នឹងវា វាបង្កើនសមត្ថភាពឲ្យមនុស្សនៅក្នុងស្រុកនោះវាកើនឡើងដូចគ្នាហើយកណាសមត្ថភាពមនុស្សនឹងមានកើនឡើងគ្រប់ទាំងអស់នៅក្នុងប្រទេសសួរថាប្រទេសនេះជឿលឿនឬក៏ក៏អង្គសោយស្អីក៏មនុស្សចេះទាំងអស់ហើយតំបន់ណាក៏ចេះទាំងអស់ឥឡូវឧទាហរណ៍ថាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកសម្រាប់យកមកស្រោចស្រពនៅស្រែចម្ការនោះមានន័យថាអាប្រព័ន្ធនោះវាដឹងត្រល់ជនបទទៀតណាអញ្ចឹងអ្នកជនបទដឹងវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីជីកប្រព័ន្ធទឹកនឹងយកមកស្រោបស្រពអាស្រោស្រែហ្នឹង ហើយវិធីសាស្ត្រយកទឹកនឹងមកដឹងថាទឹកនឹងរឹងឬក៏ទឹកនឹងស្រាបឬអាប្រៃវិធីសាស្ត្រគេមានវិធីសាស្ត្រទៅទាស់មើលទៅទេសមើលអាទឹកហ្នឹងតើវាមានទឹកហ្នឹងអាចចូលមកបានឬអត់ទៀតទឹកហ្នឹងមានរោគចំណាទៀតកាលណាចំណេះដឹងហ្នឹងវាផ្សាយលាតត្រដាងទៅដល់ជនបទហ្នឹងសួរថាប្រទេសយើងជឿនរឿនប៉ុណ្ណាយួនហ្នឹងក៏មានចំណេះក្នុងការងារទទួលនៅផលប្រយោជន៍ហ្នឹងដែរហើយកាលណាបើយួនចេះតែបិទបាំងបិទបាំងបិទបាំងនៅរឿងទាំងអស់ហ្នឹងប្រជាជន ខ្មែរមិនដឹង ភាគច្រើនប្រជាជនខ្មែរនៅទីនោះ អ្នកណាអ្នកក្រប្រជាជន ខ្មែរខ្មែរក្រក្រមិនគេ ហើយនឹងរដ្ឋអំណាចយួនទី2នេះគឺជាអ្នកក្រដែរមិនមែនតែក្រតែខ្មែរក្រមទេ ហើយបើកណា ចំណេះដឹងខ្មែរក្រមនឹងចេះខ្មែរក្រមមានសិទ្ធិគ្រប់គ្រងក្នុងការងារធ្វើអ្វីដល់ខ្លួនឯងបានហើយចុះផលប្រយោជន៍ទៅវាមិនបានទៅរដ្ឋថៃបានវៀតណាមដែរខ្មែរក្រមមានទៀមទីឯករាជ្យដល់ខ្លួនឯងផ្ដាច់ជីពីវៀតណាមណាបើសិនវៀតណាម អឺផ្ដល់សិទ្ធិគ្រប់គ្រាន់ទាំងអស់ខ្មែរក្រមច្បាស់ជាដូចហុងកុងដែលខ្ញុំលើកឡើងមិញចឹងមិនចង់ជិះទៅហុងលេទេអង់គ្លេសពីមុនមិនមិនមិនតអាណានិគមដូចវៀតណាមចឹងដែរពីមុនអង់គ្លេសហ្នឹងក៏ក៏ក៏មានការធ្វើធ្វើអាណានិគមទៅអាហុងកុងក៏មិនចង់នៅដែរក៏ប៉ុន្តែក្រោយពីពេលគេនៅច្រើនឆ្នាំទៅគេមើលឃើញថាហុងកុងហ្នឹងគឺមានប្រយោជន៍ច្រើនណាបានប្រយោជន៍អង់គ្លេសច្រើនណា បានច្រើនមែនទែនបានច្រើនមហិមាទៅដល់ដល់ពេលហុងកុងហ្នឹងมันចង់ឲ្យអង់គ្លេសឃ្លាតឆ្ងាយពីហុងកុងទៀតនោះអញ្ចឹងមានតែខ្លះទៀតចង់លាលេងអាអាអាសញ្ជាតិជាមួយនឹងចិនកុំរីហ្នឹងមិនចង់ទៅនៅជាមួយចិនទៀតចង់ទៅនៅមួយហុងកុងអឺមួយអង់គ្លេសវិញអញ្ចឹងខ្មែរក្រមមើលទៅគិតដល់កន្លែងហ្នឹងមែនទេណាបើសិនបានដោយអង់គ្លេសយើងអត់ធ្វើទេយើងមិនចាំបាច់ឲ្យខ្មែរក្រមយើងទៅធ្វើបាំងបាយទៅអីទៀតទេសិទ្ធិមនុស្សឬក៏ការងារផ្ទះផ្ទះអ្វីនោះប៉ុន្តែអាចារ្យធរយួនមិនមែនដូចចឹងទេ អាចថាអាជ្ញាធរយួនវាអត់ខុសពីអាជ្ញាធរចិនហ្នឹងទេក្រោយពីពេលអង់គ្លេសដកចេញពឹបភ្លាមអាជ្ញាធរចិនកុំមុនីហ្នឹងទៅគ្រប់គ្រងលើហុងកុងហ្នឹងភ្លាមប្រើអាអាអាច្បាប់មួយគេហៅថា extradition ណែឯងខុសច្បាប់យកកាត់ទោសនៅនៅឯអង់គ្លេសនៅឯចិននោះมันកាត់ទោសនៅហុងកុងហ្នឹងទេអា extradition ហ្នឹងណែឃើញអញ្ចឹងអាច្បាប់ហ្នឹងកើតឡើងភ្លាមកើតឡើងអីគឺគឺទៅគៀបសង្កត់អាជន អឺដែលដែលដែលនយោបាយអីហ្នឹងតែតែខ្ញុំទេនយោបាយតវ៉ាហ្នឹងវាយកទៅកាត់ទោសដល់សំខាន់វាដាក់ទោសដល់គ្មានកាត់ទោសហ្មងអាហ្នឹងជាចំណុចអាគមនីនឹងចឹងអញ្ចឹងបងប្អូនខ្មែរក្រមយើងត្រូវយល់កណាស្ថិតនៅ ក្នុងភេកមួយងងឹតខ្លងដែលយើងមិនមិនមិនមិនមិនមិនទទួលបានស្អីក្រោះហ្នឹងយើងត្រូវតែក្រោកឡើងបើយើងអត់ក្រោកឡើងយើងអត់មានអឺទទួលបានផលប្រយោជន៍ស្អីក្រោះយើងនៅតែរួមគ្រោះនៅចំណុចអស់ទាំងនោះហ្នឹងរហូតដល់ជីវិតយើងហ្នឹង